xa xa xa anh em đi lớn đi về dành thao thao scotch vắng các bạn nhìn bắt bóng vậy chơi nhanh luôn thắng sao mà đúng hơn ở sa dòng người dân lên lâm bá yang yu bi ma cha cha hai ca sa sa li hai xa xa ca ca đồ ô phần men công sa dòng chân lâm bá yang yu bi ma जहाँ संसार សូមផ្ញើទៅម្ចាស់កម្មវិធីធំធំដែលគាត់សនំពរអូតែបានលឺព្រីរំពីណាជង្គង់ចុងកេះនឹងស្មាបលែងមិនខ្មាស់អ្នកណាកុំខន់បងអីជីវ៉ាបដោយមើលខ្យល់ទៅ ចូលធ្វើអីមិនរំលំយស្នេហ៍អ្នកណាក៏គេរំដែរពីភពមួយជាមួយភ្លេងខ្មែរគុំចង់ធ្វើទូឯកអីណាតែសតដឹងតែរំវាយឡាយឡាយឡាយឡាយឡាយឡាយឡាយឡាយឡាយមកដល់ទីនេះគុំធ្វើលន់លីក៏ព្រមមិនជាប់ពេលលឺមេរ៉ារីអ្នកណាកំពុងសែបគួរទាំងតែ happy មករួមពតនេះអរជួបធរនេះអរិយរារឹកអរិយអរុនអរុនអរុនគុំធ្វើលុបលុបមករួមធ្វើរីមករួមនេះសបាយដូចញ៉ាំ and that dumb sack won't start to bleed me. ស្នេហ៍អ្នកណាគូគឺរំដែរពីភពជាមួយភ្លេងខ្មែរកុំចង់ធ្វើទៅឯងអីណែដៃសតនឹងតែរំវាយឡាយឡាយឡាយ